ប្រិមិត្តជាទីមេត្រីធ្ងន់ក៏ហើយ លោកជំទាវហ៊ុនស៊ីណាតសួរចំចំទៅអ្នកឆ្នៃម៉ូដអែមរៀមថាមានខ្សែពួរខាងណាបានក្រសួងមិនហ៊ានក្អកមានការចាប់អារម្មណ៍នឹងរិះគន់ស្ទើរគ្រប់គ្នាក្រោយបានឃើញអ្នកឆ្នៃម៉ូដលោកអែមរៀមបានតបតែងខ្លួនប្លែកនិងសិចស៊ីមិនច្រឡំគេក្នុងកម្មវិធីដ៏ធំមួយដែលមានការចូលរួមពីសំណាក់តារាល្បីទាំងស្រីទាំងប្រុសជាច្រើនដួង។ មិនអាចទ្រាំនឹងការតបតែងខ្លួនរបស់អ្នកច្នៃម៉ូដរូបនេះលោកជំទាវហ៊ុនស៊ីណាតបានលើកឡើងចំចំទៅលោកអែមរៀមដែលស្ដាប់ហើយធ្វើឲ្យអ្នកលេងបណ្ដាញសង្គមពេញចិត្តស្ដោកតែម្ដងជឿជាក់ថាអ្នកលេងបណ្ដាញសង្គមពិតជាបានជ្រាបហើយកាលពីថ្ងៃទី18ម្សិលមិញនេះវត្តមានតារាល្បីល្បីចូលរួមនៅក្នុងកម្មវិធី Play Music Award 2023ដែលបានរៀបចំឡើង នៅបុរីពេញហួតបឹងស្នោ ដែលកម្មវិធីនេះប្លែកមិនខុសពីឆ្នាំមុនឡើយដោយតារាដែលចូលរួមតុបតែងខ្លួនយ៉ាងស្រស់ឆើតឆាយដល់លើកម្រាលព្រំពណ៌ក្រហមដែលធ្វើឲ្យអ្នកទស្សនាបើកភ្នែកធំធំចំហមាត់លួចសរសើរចំពោះការតុបតែងខ្លួននិងច្នៃប្រឌិតរបស់តារាទាំងនោះអ្វីដែលក៏សម្គាល់លោកអែមរៀមដែលជាវិចិត្រករនិងជាអ្នកច្នៃម៉ូដដ៏ល្បីនោះក៏មានវត្តមាននៅក្នុងកម្មវិធីដ៏ធំនេះដែរនេះ ដោយមានការលេងខ្លួនយ៉ាងប្លែក មើលទៅពិតជាមិនច្រឡំគេតែម្ដង។ លើកនេះមិនខុសពីលើកមុនមុនការតបតែងខ្លួន របស់បុរសដែលមានពុកចង្ការវែងរូបនេះតែងខ្លួនទទួលបានការរិះគន់និងជេរប្រតិចដោយធ្ងន់ធ្ងរពីសំណាក់អ្នកលេងបណ្ដាញសង្គមច្រើនលើកច្រើនសារទៅហើយ។ ជាក់ស្ដែងមួយឈុតយ៉ាងសិចស៊ីរបស់បុរសឆ្នៃម៉ូដដែលបានបញ្ចប់ការសិក្សាមកពីប្រទេសបារាំងរូបនេះបានធ្វើឲ្យលោកជំទាវហ៊ុនស៊ីណាទ្រាំមិនបានក៏បានបង្ហោះរូបភាពមួយសន្លឹករបស់លោករួមនឹងចែអំបិលម្ទេសអមដោយសារដែលមានអត្ថន័យថាបងប្អូនមីស៊ីស្បែកជើងស៊ីក្របបែកស៊ីពូវៀនកង់ដូចខ្វះណាស់អីវប្បធម៌ខ្មែរដែលផោផង់មិនព្រមយកទៅបង្ហាញបរទេសទេចូលចិត្តតែចម្លងអសិល្បៈបែបបែប ពួកលោកខាងលិចយកមកបំពុលសង្គមទៅវិញ ហើយចំណែកអាគាត់នេះធ្វើបែបនេះយូរទៅមិនដឹងថាគាត់មាន ខ្សែពួរខាងណា បានជាក្រសួងពាក់ព័ន្ធមិនហ៊ានក្អកទុកឲ្យបំពុលសង្គមមិនចេះឈប់សោះប្រសាសន៍របស់លោកជំទាវហ៊ុនស៊ីណាតបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមពេញចិត្តនិងគាំទ្រគ្រប់គ្នាដោយខ្លះបានបញ្ចេញមតិថាផ្លែកគេផ្លែកស្អាត និងតេទៀងតែគាត់នេះផ្លែកចេញមក គេខ្មាស់គួរឲ្យខ្ពើមអាងអីប្រើពាក្យអ្នក ឆ្នៃម៉ូដចង់ស្លៀកពាក់អីអញ្ចឹងក៏បានមែនអ្នកខ្លះក៏បានសំណូមពរដល់ក្រសួងដែលពាក់ព័ន្ធជួយអន្តរាគមន៍កុំឲ្យមានការស្លៀកពាក់បែបនេះទៀតបើទោះបីជាមានការលើកឡើងចំចំចំពោះលោកជំទាវហ៊ុនស៊ីណាតបែបនេះក្តីគេមិនទាន់បានឃើញលោកអែមរៀមចេញមកបកស្រាយនៅឡើយទេចាជាការពិតណាស់សម្លៀកបំពាក់លោកអែមរៀមគឺកាន់តែប្លែកទៅប្លែកទៅ